ហ៎ដាំនៅឯយ៉ាយើងឲ្យយើងដាំពួនហ៎ហើយយើងឡាមហើយគឺចូលដល់មកគេថាដល់អីដល់អីហ៎យើងឲ្យសាឡាមហើយដល់ហើយអ្នកក្រៅគេមកគេថា3គេមកគេថាដល់ឯងគំធ្វើ3ហ៎ហើយតោខ្លួនឯងច្បាស់ខ្លួនឯងថាម៉េចហើយបើខ្លួនឯងច្បាស់ថា4ថា4អញ្ចឹង ហើយយើងយល់តាមគេហើយយល់តាមគេហ៎មីតក់សួងសំណួរមួយទៀតដែលប្លែកហើយវាអាចជួបណាគាត់សម្បិយ៉ាងម្នាក់ឯងហើយសម្បិយ៉ាងម្នាក់ឯងហ្នឹងគិតថាអារកាសទី4ហើយធ្វើមានធ្វើគ្រប់ហើយអត់ខ្វះទេដល់ឲ្យសាឡាមហើយអ្នកដែលនៅក្រោយថាទឹមបាន3ហ្នឹងតើឲ្យទឹមបាន3ឯងមិញឯងតើឲ្យថា4មិញហើយក្នុងចិត្តគាត់ថាគាត់ច្បាស់4ណាតើនេះឡើយនេះណា ក្នុងករណីនេះក៏សំណួរសួរថាយកតាមសម្ដីអ្នកណាយកតាមសម្ដីអ្នកប្រាប់ឬក៏យកតាមខ្លួនឯងតោះនេះមិនឡើយនេះបើសិនជាអ្នកប្រាប់នឹងលើសពីម្នាក់ឧទាហរណ៍គេមានគ្នាច្រើនគេចាំមើលគាត់ដល់សម្យ៉ាងបាន3មែនគេច្បាស់ចូលសាកសី4 5នាក់ហើយគាត់ច្បាស់ខ្លួនឯងក៏ដោយយកតាមអ្នកដែលគេប្រាប់ចឹងគាត់ទៅខ្វះមរការទៀតឡើងទោះបីនិយាយតគ្នាក៏ដោយតែជែកណាទេអញច្បាស់4ណា ហើយអ្នកដែលប្រាប់ថាអត់ទេទៅ3ទេក៏ត្រូវយក3នេះឡើងមករកាត់ទៀតពេលដែលឡើងមករកាត់ទៀតនេះមុននឹងឲ្យសាឡាមសយុទ្ធសាសវីសិនតើនេះមិនអត់តណាសយុទ្ធសាសវី2ដងហើយបានអង្គុយមកវិញឲ្យសាឡាមចុះបើនៅបកាយនេះដើម្បីរកខុសត្រូវហ្នឹងមែនបើបកាយនេះគាត់ថានិយាយសួរខុសត្រូវកុំរហូតដល់ដាល់គ្នាណានឹងចប់ហើយយ៉ាជួនកាលអ្នក ដែលមើលយើង ច្បាស់ជាងយើង អារម្មណ៍របស់យើងដល់ណាយើងយកអ្នកនឹងទៅគីច្រើនជាង